ណាថ្វាយគុំហើយសូមជម្រាបសួរដល់អស់លោកលោកស្រីដែលបាន ចូលរួមមើលក្នុងកម្មវិធីនេះអឺខ្ញុំមានកិត្តិយសនៅថ្ងៃនេះដើម្បីមករៀបរាប់ត្រួសត្រាសពីព្រោះពេលវេលាក៏មិនបានសម្បូរក៏ប៉ុន្តែនឹងខំប្រឹងធ្វើម៉េចដើម្បីបញ្យលហេតុផលថាម៉េចបាន គេបង្កើត ទិវាបូពណ៌សភាសាអង់គ្លេសគេហៅថា White Ribbon Day ទិវាបោពណ៌សហ្នឹងគេមានយុទ្ធនាការគេហ្នឹងគឺថាផ្សព្វផ្សាយដើម្បីធ្វើការឃោសនាដើម្បីប្រឈប់អំពើហិង្សាហ្នឹងគឺចាប់ពីថ្ងៃ ទី25ខែវិច្ឆិកាទៅទល់នឹងថ្ងៃទី10ខែធ្នូវាមាន16ថ្ងៃដោយសារទៅលើជីប្រវត្តិដែលកើតមានឡើង ដើម្បីធ្វើឲ្យមនុស្ស ឈឺចាប់ជូរចត់គ្រប់បែបយ៉ាងនឹងហើយដែលគេរៀបចំក្នុងសង្គមនៅក្នុងប្រទេសជឿនលឿនប្រទេសដែលគោរពសិទ្ធិមនុស្សប្រទេសដែលគេមើលឃើញត្រឹមត្រូវការពារមនុស្សនឹងគឺថាគេបង្កើតឲ្យមានជារឿងរ៉ាវដើម្បីអប់រំមនុស្សព្រោះថាបើរឿងគ្រាន់តែចាប់យកទៅកាត់ទោសដាក់នៅក្នុងពន្ធនាគារនឹងយូរយូរអស់មានគុកដាក់ហើយដូច្នេះការអប់រំគឺជាការចាំបាច់ គ្រប់មនុស្សទាំងអស់មិនថាស្រីប្រុសចាស់ក្មេងទេហើយជាពិសេស គឺថាក្មេងតូចដែលគ្នាទំកើតមកដូចពុំអញ្ចឹងដល់ដាក់ទៅ គឺថាឲ្យវាលូតលាស់ដូចដើមឈើបើយើងតម្រង់គ្នាទៅហើយអញ្ចឹងបានថារឿងអំពើហិង្សាហ្នឹងវាមាន ពីរបែបទៅលើរាងកាយនិងផ្លូវចិត្តដែលដឹកគុណមានព្រឹត្តិការណ៍មុនហ្នឹងគឺថាយើងមើលឃើញ គឺនៅលើរាងកាយ ដែលយើងមើលមិនឃើញ នៅលើផ្លូវចិត្តអាផ្លូវចិត្តនោះវាក្រំគ្រាមួយបែបហ្នឹងគឺថាអឺបើលើរាងកាយហ្នឹងវាមាន ការវាយដំក្នុង ផ្នែកផ្លូវច្បាប់នឹងវាដំនឹងគេនិយាយតាំងពីអាកណ្ដាប់ដៃឬក៏ដៃលាណាអមថាផ្ទះអ្នកនឹងគេថាធ្វើសេចក្តីរាយការណ៍ប្រាប់ប៉ូលីសនឹងគេសួរថាពេលដែលផ្ទះនឹងដៃបើកធំអញ្ចឹងឬក៏ក្តាប់អាបើកធំហ្នឹងកម្លាំងផ្ទះហ្នឹងវាតិចទេ มันខ្លាំងដល់អាដៃក្តាប់ដាល់ដូច្នេះគេគិតតាំងពីអញ្ចឹងឡើងគេយកទោសគេអីហ្នឹងគេមើលតាមហ្នឹង ឬក៏ដល់ធ្ងន់ធ្ងរមែនតើគេប្រើអាវុធឬក៏ច្បាច់កឬក៏ទាត់ធាក់ស្អីហោហែអញ្ចឹងទៅអានោះផ្នែករាងកាយហើយគឺគេមើលឃើញហើយជាស្នាមជារបួសជាជាំស្អីចឹងទៅ តែបើផ្លូវចិត្តគឺថាវាវាស់អត់បានដូចទឹកជំរៅទឹកសមុទ្រអញ្ចឹងវាជូរចត់ណាហើយ ជាពិសេសក្មួយស្រីដែលចូលរួមនឹងនឹងអាចនិយាយប្រាប់យើងបន្តិចទៅទៀតនៅពេលដែលខ្ញុំរៀបរាប់ហ្នឹងណាក្នុងនឹងហ្នឹងគឺថាសំដៅទៅលើការរំលោភការរំលោភនឹងស្អីគឺទៅធ្វើទៅលើគេទាំងតឹងតតែងអត់មានច្បាប់អីចែងមកទេគឺថាគេប្រើកម្លាំងកាយកម្លាំងការយងខ្នងនឹងទៅធ្វើលើមនុស្សម្នាក់មិនបានថាអញ្ចឹង ដូចប្តីអញ្ចឹងក្នុងសង្គមខ្លះគឺថាគេមានសិទ្ធិវាយប្រពន្ធអញ្ចឹងហ្មងឥឡូវយើងកុំចាញ់ឈ្មោះថាក្រុមណាសាសនាអីទេណាប៉ុន្តែការងារដែលខ្ញុំធ្វើហ្នឹងគឺឃើញភ្នែកអញ្ចឹងគេថាមិនត្រូវចិត្តអញ្ចឹងនិយាយកំពុងនិយាយគ្នាហ្នឹងកន្លែងផ្ទះបាយមានកបិតហ្នឹងទាញកបិតចក់ឆាក់ឆក់មកចាក់ប្រពន្ធនឹងងាប់ទៅ ហើយយើងនឹង ទៅទៅជួបទៅ កូននឹងនៅសាលានោះហើយតាំងមនុស្សជួលច្បល់ហើយគាត់នឹងក៏ស្លន់ដែរមិនមែនថាគាត់ក្លាហានទេប៉ុន្តែគាត់មកនៅស្រុកទេគាត់ត្រូវទៅគ្រប់ច្បាប់គេម្ល៉េះហើយពេលប៉ូលីសទៅដល់នឹងដៃនៅកាន់ក្បិតមានឈាមមកឡើយទេរួចហើយអឺគេក៏រៀបចំតាមកិច្ចការងារគេចឹងទៅមកការខ្ញុំនឹងគឺថាធ្វើម៉េចទៅនិយាយតាក់ទងគ្រូនឹងដើម្បីប្រាប់ថាឥឡូវហ្នឹងអឺមានរឿងរ៉ាវនៅទេហា ដូច្នេះកុំឲ្យគ្នាមកចេញពីសាលាមកដល់ឃើញផ្ទះហ្នឹងស្អាតដឹងថាម៉ែងាប់អីចឹងទៅម្ល៉េះហើយយើង ថាស្រួលគ្រប់យ៉ាងហើយវាប៉ះពាល់នឹងផ្លូវចិត្តយើងសម្បីតែយើងមិនមែនអ្នករងគ្រោះនោះក៏យើងទទួលវេទនា ចិត្តនឹងសម្បើមណាស់ហើយកុំថាដល់យើងអ្នករងគ្រោះដូច្នេះ អាផ្លូវចិត្តហ្នឹងគឺថាក្នុងសង្គមនេះគេទទួលឃើញថាវាធ្ងន់ធ្ងរជាងអាផ្លូវកាយហ្នឹងទៅទៀតណាអាផ្លូវកាយហ្នឹងគេព្យាបាលបានដោយមានការស្អំមានការលាបថ្នាំលាបអីតែអាផ្លូវចិត្តហ្នឹងគឺថាតលតែ មិនសឹងតែមនុស្សហ្នឹងអត់ងើបរួចទេ ខូចអារម្មណ៍ខូចអីអ្នកខ្លះទៅជាឈួតទៅ ជាស្អីហោហែអញ្ចឹងទៅពីព្រោះអីការរំលោភហ្នឹងគឺថាជួនកាលថារំលោភផ្លូវចិត្តហ្នឹងធ្វើម៉េចជេរ ឬក៏ប្រអាប់បតោសឬក៏និយាយធ្វើបាបធ្វើម៉េចឲ្យអ្នកនឹងឈឺចាប់ប្រអាប់គ្នាធ្វើម៉េចគឺថាអត់កុំឲ្យអ្នកនឹងងើបមករួចទេណាជន់ឈ្លីគ្នាគ្រប់សពទម្លាក់បថោបទាបគ្រប់យ៉ាងហើយដល់អញ្ចឹងទៅគឺថាអារឿងនឹងទោសធ្ងន់ណាស់នៅស្រុកនេះបញ្ហាអស់ហ្នឹងអឺសប្ងៃហ្នឹងគឺថាគេការពារមនុស្ស កុំឲ្យមានរឿងរ៉ាវព្រោះ គេមើលឃើញក្នុងរយៈ20ឆ្នាំការសិក្សាដែលរឿងករណីមួយមួយកើតមកហ្នឹងការប៉ះពាល់មិនត្រឹមតែតួសម័យខ្លួនអ្នកបង្កើតរឿងហ្នឹងឬក៏អ្នករងគ្រោះទេប៉ះពាល់ដល់កូនទៅទៀតពួកកូនហ្នឹងឃើញម៉ែឪឆ្លោះគ្នាបាទហើយសំកាត់តែអំពីប្រវត្តិរឿងរ៉ាវហេតុដូចនេះ ជាគេបង្កើតនៅទិវាបបសកណានិយាយទៅចឹងមិនថារឿងវាវែងឆ្ងាយហ្នឹងឥឡូវហ្នឹងទិវាបបសហ្នឹងគឺគេចាប់ផ្ដើមនៅឆ្នាំអឺ81 1981ហ្នឹងគឺថាថ្ងៃ25វិច្ឆិកាហ្នឹងគឺគេប្រកាសជា គេហៅថា International Day Against Violence Against Women ជាថ្ងៃ ដែល គេប្រឆាំងនឹងអំពើហិង្សាទៅលើស្ត្រី ហើយដោយសារក្នុងរឿងហ្នឹងនៅឆ្នាំ60ហ្នឹងវាមានបងប្អូនស្រី3នាក់ហ្នឹងគេស្លាប់នៅផ្នែកអាមេរិកឡាទីនស្រុកគេហៅថា M Centro ហើយអឺ3អ្នកបងប្អូនហ្នឹងគឺថាគេយកមកសម្លាប់យ៉ាងខូខើសាហាវមែនតើណាដូច្នេះផ្នែកមនុស្សមើលឃើញហ្នឹងគឺថាវាវាទឹះផ្នែកសបើមណាស់ហ្នឹងគឺគឺមានការក្តៅក្រហាយម្ដងហើយដល់ឆ្នាំ81ហ្នឹង89នៅម៉ុងរ៉េអាល់ប្រទេសកាណាដាហ្នឹង មានប្រុសម្នាក់គាត់អឺខឹងជាមួយស្រីមិនដឹងរឿងនឹងប្រកាសយ៉ាងម៉េចទេគេគ្រាន់តែដឹងថាគាត់មានទំនាស់ខឹងគុំគុណនឹងស្ត្រីនោះគាត់យកកំភ្លើងទៅបាញ់ចូលទៅក្នុងសាលារៀនផ្នែកបច្ចេកទេសនឹងគឺថាអឺបាញ់ងាប់ស្រី14នាក់និង លបោះស្ត្រី10នាក់ពោះសាលានឹងគេហៅតែផ្នែកអប់រំស្ត្រីសាលាផ្នែកហ្នឹងគាត់ចូលទៅបាញ់យកតែស្រី ស្រីហ្នឹងស្លាប់អញ្ចឹងទៅផ្អើលមកពិភពលោក ជំនាន់នោះមិនទាំងទាន់មាន Facebook មានអីផងប៉ុន្តែគឺថាគេថ្កោលទោសណាមានកសែតមានទូរទស្សន៍អីចឹងទៅ ហើយដល់អញ្ចឹងទៅវាមានក្រុមអ្នកគេទើសភ្នែកនឹងក្រុមបុរសមិនមែនស្ត្រីទេគេនាំគ្នាតលើកតម្កើងឡើង គឺថាគេយកបោបសហ្នឹងគេចងទៅដើរចែកនៅតាមទីថាឈរនៅតាម shopping center កន្លែងផ្សារកន្លែងអីចឹងណាហើយបកកប្រកាសប្រាប់ឲ្យមនុស្សចាប់ផ្ដើមចាប់អារម្មណ៍ឡើងថាកុំឲ្យនៅស្ងៀមកុំកុំសង្ងំពីព្រោះកាលណាឃើញអ្នកណាធ្វើបាបអ្នកណាម្នាក់ត្រូវតែជួយនិយាយតវ៉ាឡើងព្រោះអ្នករងគ្រោះនេះនិយាយអត់កើតទេដូចរឿងដារាវីចឹងណាហ្នឹងហើយហើយ ដូច្នេះអានឹងវាវាຂະຫນាតតូចຂະຫນាតទាបទេវាមិនទាន់ដល់រឿងនយោបាយបើយើងនិយាយការរស់នៅរាល់ថ្ងៃរវាងមនុស្សនៅក្នុងគ្រួសារទេណាហើយដល់ពេល អ្នកនឹងខឹងអីចឹងទៅវាមានក្រុមបរិសុទ្ធប្រមាណអ្នកនឹងគាត់បង្កើតយករឿងបោពណ៌សហ្នឹងទៅចែកចាយឲ្យរៀងរាល់ឆ្នាំហ្នឹងគឺ ថាគេធ្វើនៅថ្ងៃចាប់ពីថ្ងៃ25ខែវិច្ឆិកាហ្នឹងទៅទល់ថ្ងៃ10ធ្នូហ្នឹងគឺថាគេនាំគ្នាប្រកបប្រកាសឲ្យមនុស្សទាំងអស់ ជាពិសេសអង្គការសហប្រជាជាតិហ្នឹងគេមានក្រុមគេមួយគេហៅថា Uniform អឺកណាហើយអឺដូចយើងថាមានអង្គការសិទ្ធិមនុស្សអីចឹងគឺគេការពារសិទ្ធិស្ត្រីនិងកុមារពីព្រោះអីស្ត្រីកំឡុងទុនខ្សោយណាហើយនឹងកុមារគ្នាវាវាអត់មានទទួលដូចដូចគុណអានមុនដំបូងចឹងគឺថាអឺអត់ទាន់មាន ការពិសោធន៍ក្នុងជីវិតឬក៏គ្មានសមត្ថភាពនឹងការពារខ្លួនដោយអាយុ5 6ឆ្នាំគេវាយតងាប់ក៏មានដែរឬក៏កូនងាដូចគ្នាទៅមកកើតឪនឹងខឹងខ្លាំងពេកពេលដែលវាយំមួម៉ៅលូលទាំនោះវាហ៊ុនណាលើកមកកញែងហ៊ុនទាំងអាកូន3ខែហ្នឹងក្លោកគូក្បាលណាគូក្បាលឡើងជ្រាយឡើងធ្លាយឈាមនៅក្នុងព្រោះវាអត់ដឹងកម្លាំងមនុស្សប្រុសវាខ្លាំងណា ហើយខ្ញុំអត់ដឹងថាអានឹងគ្រោះថ្នាក់ទេណាអត់ដឹង ទេពេលខឹងហែងក៏យំខ្លាំងម៉េចហូចនិយាយប្រាប់គេមិនកើតបើខ្លួនទឹម2 3ខែដឹងតែពីយំយំទៅគេហៅ shake មុនអញ្ចឹងទៅរហូតដល់នេះស្រាប់តែឡើងដឹងខ្លួនទុនល្ងាកទៅយកទៅពេទ្យគេថាអូបែកឈាមនៅក្នុងគូក្បាលឪនឹងក៏គេចាប់គុកទៅវាអញ្ចឹងណាប្លែកប្លែកច្រើនណាស់អញ្ចឹងហើយបានគេថា រឿងកុមារគេត្រូវតែគិតខ្លាំងជាងគេព្រោះគ្នាគ្មានសមត្ថភាពនឹងការពារខ្លួនរត់ទៅណាក៏មិនរួចតែគេធ្វើម៉េចគឺទទួលតាមនឹងហើយដោយសัตว์កូនឆ្កែកូនឆ្មាអញ្ចឹងណាហើយគេសំខាន់អារឿងអប់រំហ្នឹងឲ្យមនុស្សចាប់ហើយខ្ញុំចង់សួរថាហេតុដូចបណ្ដេចបានគេយកបោសហ្នឹងមកមកជែកជានិមិត្តសញ្ញាអឺបោសគឺសំដៅទៅការកាន់ទុកកាន់ទុកស្ត្រីនិងអ្នករង គ្រោះដែលបានស្លាប់ដោយការរំលោភអស់ទាំងនឹងមួយហើយបោពណ៌សនឹងតំណាងនៅភាព អឺបរិសុទ្ធបរិសុទ្ធស្អាតបាតបរិសុទ្ធគឺតំណាងស្ត្រីដែលថាឲ្យជាកិត្តិយសអ្នករងគ្រោះដែលគ្នាស្លាប់ដោយអយុត្តិធម៌ឬក៏ដូចថាដែលអ្នកគេធ្វើបាបហ្នឹងណាហើយមកទល់ឆ្នាំនឹងហ្នឹងគឺ ថាគេកាន់តែធ្វើឲ្យបានមុំទាំរាល់ឆ្នាំអញ្ចឹងគឺថាគ្រប់ក្រសួងទាំងអស់កន្លែងធ្វើការគ្រប់ នយោជិកកន្លែង ជាងបោះរដ្ឋមិនមែនបោះរដ្ឋអីហ្នឹងគឺ ថាគេត្រូវឲ្យឧទាហរណ៍ថាអ្នកធ្វើការនៅកន្លែងហ្នឹងមានកើតរឿងហ្នឹងឲ្យប្រាប់ត្រង់មកឃើញជាប់ប្តីវាយអីចឹងទៅ គេត្រូវតម្រូវឲ្យអ្នកហ្នឹងឲ្យអ្នករងគ្រោះហ្នឹងឈប់ណាឈប់សម្រាកទទួលអឺទៅជួបពេទ្យជួបអីត្រឹមត្រូវដោយអត់មានថាអូខ្ញុំមកបង្កើត អីមិនបានអញ្ចឹងទៅកាត់ប្រាក់ខែអត់បានទេច្បាប់គេការពារតាំងពីអញ្ចឹងទៅទៀតហើយគេមានជំរកអីអញ្ចឹងទៅប៉ុន្តែអញ្ចឹងមកថាអារឿងសំខាន់អីគេនិយាយថាទិវាបោពណ៌សហ្នឹងគឺការរំលឹកការជួយផ្សព្វផ្សាយដើម្បីការពារនៅជនរងគ្រោះទោះស្លាប់ក្តីមិនទាន់ស្លាប់ក្តីហ្នឹងណាលើកទឹកចិត្តណាឲ្យមនុស្សដឹងឮថាមិនមែនជាការត្រឹមត្រូវទេក្នុងការរំលោភធ្វើបាបគេហ្នឹង អូខេអញ្ចឹងវាមានប្រហែលថ្ងៃ16ថ្ងៃហ៎បងណា16ថ្ងៃចាប់ពីថ្ងៃ25 25ទៅថ្ងៃ10 10ធ្នូហើយក្នុងពេលហ្នឹងហ្នឹងគឺថាគេទៅនិយាយតាមសាលាគេទៅនិយាយតាមកន្លែងធ្វើការព្រោះនៅក្នុងសង្គមប្រពៃនេះគេនៅហ្នឹងគេហៅ morning tea ដូចថាពេលអាហារពេលអឺស្រស់សម្រន់ពេលពាក់កណ្ដាលថ្ងៃអញ្ចឹងគេជួបជុំគ្នាទៅគេត្រូវ ឲ្យមួយម៉ោងដើម្បីអង្គុយនិយាយគ្នា ថាតើឥឡូវរឿងយ៉ាងម៉េចហើយគេអប់រំមិត្តភ័ក្តិដែលនៅធ្វើការជាមួយគ្នានឹងគឺថាបើឃើញតំណងអ្នកណាមិនស្រួលឲ្យចេះសួរសុកទុកថាតើអ្នកនឹងមានរឿងហេតុអីអាចនិយាយបានទេ តែបើមិនចង់និយាយទេណាទៅជួបអ្នកនេះទៅគាត់នឹងជាអ្នកឯកទេសខាងផ្នែកជួយចិត្តសាស្ត្រអីចឹងណាណារកជំនួយឲ្យទៅត្រឹមត្រូវទៅតាមសេចក្តីត្រូវការរបស់